Thank you. បើសិនគ្មាននិស័យតើហេតុអ្វីបងបានស្គាល់អូន ក្នុងលោកមនុស្សរាប់លានមិនដេចបងស្រឡាញ់អូនពេលនេះអូនបាត់ទៅណា ទុកឲ្យបងនៅនឹកមាស្ងួនវល់វិញទេជួយប្រាប់ផង កុំឲ្យបងចាំថ្ងៃអើយកុំតន់លិចរកខ្ញុំមិនតន់ផ្លេចគេទេមិនធ្លាប់រុំគ្មានគេខ្លាចអារម្មណ៍ឯកកាប្រើចិត្តនឹករងចាំស្ងួនព្រមតែអូនធ្លាប់ផ្ដល់ពីងសន្យា ទោះយ៉ាងណាអូនសូស្លាប់ក្បែរទ្រង់បងថ្ងៃនិងកាលមួយឆ្នាំមុន យើងផ្ដើមស្នេហាជាមួយគ្នាតែថ្ងៃនេះនៅក្នុងឆ្នាំនេះគ្រប់យ៉ាងបានផ្លាំងបដោអងទៅហើយទឹកភ្នែកឈរគ្មានអ្នកជួ បើឬដល់ពេលដែលកំណត់ឲ្យខ្ញុំរងនៅម្នាក់ឯងដូចដើម បើសិនគ្មាននិស័យតើហេតុអ្វីបងបានស្គាល់អូន ក្នុងលោកនុងរាប់លានបដិចបងស្រឡាញ់អូនពេលនេះអូនបាត់ទៅណា ទុកឲ្យបងនៅនឹកមាស្ងួនវល់វិញទេជួយប្រាប់ផង កុំឲ្យបងចាំថ្ងៃអើយកុំតន់លិចព្រោះខ្ញុំមិនតន់ភ្លេចគេទេមិនធ្លាប់រុំគ្មានគេ ខ្លាចអារម្មណ៍ឯកាប្រើចិត្តនឹករងចាំស្ងួនព្រមតែអូនធ្លាប់ផ្ដល់ពីងសន្យា ទោះយ៉ាងណាអូនស៊ូស្លាប់ក្បែរក្រុងបងថ្ងៃនិងកាលមួយឆ្នាំមុន យើងផ្ដើមស្នេហាជាមួយគ្នា តែថ្ងៃនេះនៅក្នុងឆ្នាំនេះគ្រប់យ៉ាងបានផ្លាំងបដូរអងទៅហើយទឹកភ្នែកឈរគ្មានអ្នកជូនហូ ត់គ្មានថ្ងៃណាធូរស្បើយឬដល់ពេលដែលកំណត់ឲ្យខ្ញុំរងនៅម្នាក់ឯង